អឺសំណួរទី1គាត់សួរថា នៅក្នុងអភិនរហបច្ចវេកណៈហ្នឹងព្រះអង្គឲ្យពិចារណាថាកម្មសកោមហិកម្មទាយតោកម្មពន្ធុកម្មបដិសារណា យ៉ាងកម្មੰករិសាមិកល្យាណੰវា បាបកੰវា អហੰទាយតោពវិសាមិ ថាសត្វនឹងមានកម្មជារបស់ខ្លួន កាលណាបើធ្វើនៅកម្មណាហើយនៅអំពើនឹងឯងទូល្អក្តីអាក្រក់ក្តីខ្លួនឯងជាអ្នក responsible ទទួលនៅអំពើកម្មនោះក៏ប៉ុន្តែ មានរឿងរ៉ាវខ្លះសំដែងអំពីអ្នកខ្វះបុណ្យហើយនិងអ្នកមានបុណ្យបើនិយាយពីអ្នកមានបុណ្យខ្លះ កើតនៅត្រង់ណា ធ្វើឲ្យកន្លែងនោះចម្រើន ហាក់ដូចជាបុណ្យរបស់ អ្នកនោះទៅនាំឲ្យអ្នកដតីចម្រើនបើនិយាយពីបាបមនុស្សមានបាបវិញកើតឡើងកន្លែងណាចង្រៃគេកន្លែងហ្នឹងហាក់ដូចជានឹងនាំចង្រៃមកឲ្យគេចង់ដែរដូចជារឿងអានន្តសិទ្ធិអញ្ចឹងមិនមែនព្រះអានន្តទេណាឈ្មោះដូចគ្នាប៉ុន្តែតួអង្គខុសគ្នាអានន្តសិទ្ធិហ្នឹងគាត់កំណាញ់ស្វិតស្វាញ មិនចេះអនុគ្រោះអ្នកដតីទេ ស្លាប់ពឹបទៅ វាអត់មានកុសលអីល្អជាប់តាមសន្តានទៅជាប់ផេះអឺសេះសល់កុសលខ្លះហ្នឹងក៏ឲ្យបដិសន្ធិជាមនុស្សក៏ប៉ុន្តែដោយអហេតុកៈកុសលវិបាកកបដិសន្ធិហ្នឹងបដិសន្ធិក្នុងភូមិអ្នកសំទៀន Thank you. ហើយភូមិអ្នកសុំទាន1000គ្រួសារនោះកាលពីមុនទុស៊ីឈ្នួលគេអីក៏បានដើរសុំទានអីគេក៏បានប៉ុន្តែដល់តែគាត់ទៅចាប់ផ្ទៃនៅក្នុងអ្នកភូមិនោះក៏ដាច់យ៉ៃមែនតែនហ្នឹងហើយដោយសារតែអតិពលបាបរបស់គាត់ហ្នឹងរហូតគេរនអ្នកណាចង្រៃអីចឹងទៅគេចែកជា500 ខាង500ដែលអត់មានវត្តមានគាត់ហ្នឹងក៏គេរកអានធម្មតាខាងណា500ដែលមានវត្តមានគាត់ហ្នឹងក៏នៅតែយ៉ាប់ចឹងគឺចែកពាក្យរាពាក្យរារហូតនៅសល់តែគ្រួសារម្នាក់ឯងរហូតដល់ឪពុកបោះបង់ចោលទៀតពិបាកពេកម្ដាយនឹងខំពោពោះរហូតដល់ទៅប្រសូតមកខំចិញ្ចឹមតដាបតដួសចេះដើរ ល្មមចេះម្បែងកាន់ម្បែងដើរសុំបានហ្នឹងម្ដាយហ្នឹងក៏ថាខ្លួនឯងទៅទៅបើនៅជាមួយម៉ែទៀតម៉ែហ្នឹងក៏ងាប់ដែរគាត់មិនដែលបានអីឆ្ងាញ់ទេដើរទៅរើសក្របបាយគេក៏វត្តចោលនោះសរុបមកវិញសំណួរដែលគាត់លើកឡើងបើមើលតាមដំណើររឿងហ្នឹងហាក់ដូចជាបាបរបស់អនន្តសិទ្ធិហ្នឹងវាជាចង្រៃទៅដល់អ្នកភូមិផងដែលនៅជាមួយនោះក៏ហាក់បីដូចជាបញ្ច្រាស់ ទៅនឹងសេចក្តីនៃធម៌ដែលអឺព្រះអង្គត្រាស់ថាកម្មនរណានឹងទទួលហ្នឹងហើយអឺអ្វីអ្វីវាមិនខុសចាកហេតុទេ យើងពិចារណាបានល្អិតល្អន់តិចទៅវាអត់ យើងគ្រាន់តែជាប់បុគ្គលបញ្ញត្តិយើងថាំងនៅនឹងនាំចង្រៃឲ្យគេអាហ្នឹងយើងជាប់បុគ្គលបញ្ញត្តិណាប៉ុន្តែនៅពេលដែលរងទទួលនៅវិបាក អ្នកភូមិនឹងក្តីឬក៏នរណាក្តីមិនមែនវិបាកកម្មរបស់ អ្នកផ្សេងញ៉ាំងឲ្យវិបាកកម្មរបស់ អ្នកផ្សេងទទួលជំនួសទេក៏ប៉ុន្តែវាពាក់ព័ន្ធ ពាក់ព័ន្ធយ៉ាងម៉េចចិត្តយើង ម្នាក់ម្នាក់ដែលធ្វើកម្មអីមួយវាមិនមែនស្មោះតែធ្វើម្នាក់ឯងទេថ្ងៃនេះយើងមើលតែចិត្តយើងទៅដឹងហ่ะអំពើខ្លះយើងអត់ធ្វើខ្លួនឯងទេក៏ប៉ុន្តែ មានអ្នកដតីនោះធ្វើបន់អីមួយយើងក៏ត្រេកអរអបអរសាទរទៅគេនេះចំណែកនៃការត្រេកអររបស់យើងចំពោះសេចក្តីល្អរបស់គេ ហ្នឹងហើយអានោះនៅពេលដែលអ្នកនោះបាន សម្បត្តិអីអ្នកនោះដែលបានបដិសន្ធិមកនោះនៅក្នុងក្រមញាតរបស់យើងនាំសេចក្តីចម្រើនឲ្យយើងនឹងថាមកពីអីថាមកពីយើងក៏ធ្លាប់រួមចំណែកក្នុងការត្រេកអរបុណ្យរបស់គាត់ពីមុនមកដែរបានជាចំណែកបុណ្យរបស់គាត់នឹងមើលទៅហាក់ដូចជាគាត់នាំសំណាងឲ្យយើងអញ្ចឹងប៉ុន្តែមែនទេគឺតួបុណ្យដែលយើងត្រេកអរនឹងសេចក្តីល្អរបស់គាត់នោះឯងហ្នឹងហើយ បាបវិញក៏អញ្ចឹងមើលទៅជា បង្ការបង្កឡើងរបស់អ្នកដតីឯងហើយហាក់ដូចជាជះអតិពលដល់យើងដែរនឹងហាក់ដូចជាសេចក្តីអាក្រក់របស់អ្នកដតីហ្នឹងវាមកឲ្យយើងជាអ្នកទទួលផលតាមពិតគេវាវាផ្សំធៀបគ្នាណាវាវាគ្រប់ដំណាក់កាលវាដែលត្រូវជួបអញ្ចឹងឧទាហរណ៍ដូចជារឿងអឺ ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៃយើងអញ្ចឹងរឿងវិដូដភៈទៅសម្រាប់តកូលពញាតខាងមហានាមនោះដែលជាសាច់ញាតិរបស់ព្រះសម្មាសម្ពុទ្ធផ្ទាល់នោះពេលដែលវិដូដភៈលើកតបទៅនោះព្រះសម្មាសម្ពុទ្ធព្រះអង្គទៅគង់ក្រោមដើមឈើ ដែលអត់ស្លឹកហើយត្រូវថ្ងៃហើយព្រះអង្គអពាតសីសៈមិនអត់ហេតុទេមានមានហេតុបើយើងមើលតែពីក្រៅទៅយើងគិតថាពួកវិឌូដភៈហ្នឹងនាំពលដល់ព្រះអង្គនាំឲ្យព្រះអង្គពិបាកអញ្ចឹងរហូតដល់ព្រះអង្គអពាតសីស័កដោយសារតែរឿងហ្នឹងជាអកុសលវិបាក Mm-hmm. ប៉ុន្តែរឿងទាំងឡាយវាមានហេតុពីដើមដែលជាអត់កំបាំងដែលយើងអត់ដឹងព្រះអង្គលើកទៅរឿងហ្នឹង មិនមែនមកពីញាត មិនមែនណាធ្វើឲ្យតថាគតទេរឿងតថាគតឈឺសៃស័កនេះដោយសារអីដោយសារកាលពីមុន ក្រមញាតខាងមហាមហានាមដែលតកូលខាងព្រះអង្គនោះ ទាំងព្រះអង្គខ្លួនឯងហ្នឹងកើតនៅក្នុងតកូលអ្នកនេសាទដូចគ្នាហើយពួកគេគេអត់ញញើតបាបអីទេគេសប្បាយចិត្តនឹងការនេសាទនោះសម្រាប់សត្វនឹងគេសប្បាយព្រះអង្គអត់ហ៊ានទៅសម្លាប់ទេប៉ុន្តែបើគេធ្វើបានអដែរមិនប្រើគេអឺមិនទៅសម្លាប់ក៏ប៉ុន្តែត្រេកអរនឹងគេរកបាននេះអារអបន្តិចនោះណា បច្ច័យនឹងអនោះអនឹងបាបនោះអត់បានធ្វើខ្លួនឯងក៏វាជាវិបាកឲ្យព្រះអង្គត្រូវឈឺសៃស័កហ្នឹងហើយស៊ីសៃស័កហ្នឹងពាក់ព័ន្ធជាមួយនរណាពាក់ព័ន្ធមួយក្រុមញាតិឃើញទេប៉ុន្តែបើយើងមើលមកផ្លេតយើង មើលមកផ្លេតទៅឃើញថា ក្រុមញាតិធ្វើឲ្យព្រះអង្គឈឺបាលប៉ុន្តែអត់ផងតួវិបាកឈឺក្បាលខ្ទោកខ្ទោកហ្នឹង គឺតួវិបាករបស់កម្មមួយដែលព្រះអង្គត្រេកអរនឹងគេសម្លាប់សត្វឃើញទេ ប៉ុន្តែវាវាត្រូវធៀបគ្នាវាដល់កាលវាដល់ពេលវេលាវាប្រមកជួបមួយរឿងអញ្ចឹងហ្នឹងឯងថ្មលើកឧទាហរណ៍ប៉ុណ្ណឹង សង្ឃឹមថាបងអូនអាចយល់ម្យ៉ាងទៀតសំណួរមួយទៀតរបស់របស់គាត់គឺគាត់សួរអំពីចក្ខុប្រសាទហើយនឹងចក្ខុទ្វារពេលណា យើងហៅថាចក្ខុប្រសាទ ពេលណាយើងហៅថាចក្ខុទ្វាតើរបស់ទាំងពីរហ្នឹងតែមួយឬក៏ផ្សេងគ្នា តាមពិតរបស់ហ្នឹងតែមួយទេគឺចក្ខុប្រាសាទបើយើងយើងរកអង្គធัวចក្ខុទ្វាអង្គធัวគឺចក្ខុប្រាសាទចក្ខុវត្ថុអង្គធัวគឺចក្ខុប្រាសាទរូបហ្នឹងចក្ខុន្ទ្រីអង្គធัวក៏គឺចក្ខុប្រាសាទរូបហ្នឹង ក៏ប៉ុន្តែដែលយើងឲ្យឈ្មោះខុសគ្នាដែលព្រះអង្គឲ្យឈ្មោះខុសគ្នា គឺនៅពេលដែលវាធ្វើការអញ្ចឹងណាពេលដែលធ្វើការហៅតាម function នៅពេលដែលវាធ្វើការនៅពេលដែលហៅថាអឺចក្ខុប្រសាទគឺមិនពាក់ព័ន្ធនឹងចិត្តទេ ភាសាតៈហ្នឹងគឺសំដៅទៅដល់រូបដែលមានសភាពថ្លាដែលកើតនៅនឹងភ្នែកនោះភាពថ្លានៃមហាភូតរូបដែលកើតនៅត្រង់ខាងក្នុងរន្ធបស្រីភ្នែកនោះណារូបាពិឃាតារហភូតបសាតិលក្ខណੰមានលក្ខណៈអាចឆ្លុះបញ្ចាំងជាមួយនឹងវណ្ណរូបជាមួយនឹង visible object ជាមួយនឹងវណ្ណរូបរូបដែលអាចមើលឃើញនឹងអញ្ចឹងនៅពេលដែលនិយាយថាចក្ខុបសាទរូបហ្នឹងក៏អត់មានពាក់ព័ន្ធមួយចិត្តទេ វគ្គប៉ុនរូបហើយនឹងរូបអញ្ចឹងចក្ខុប្រសាទរូបនឹងរូបខាងក្នុងវាសម្រាប់ស្រូបទាញរូបខាងក្រៅណាជាវណ្ណរូបនឹងហៅថាចក្ខុប្រសាទរូបហ្នឹងហើយក៏ប៉ុន្តែដល់ពេលនិយាយថាចក្ខុទ្វា ពីព្រោះអីពីព្រោះចិត្តឃើញរូបវាកើតតាមនឹងណាចក្ខុវិញ្ញាណក៏កើតតាមនឹងអឺពួកលោភៈទោសៈមោហៈ អីទាំងអដែលវាខឹងក្រោតពីព្រោះតែការឃើញរូបហ្នឹងណានៅក្នុងលក្ខណៈបរមត្តអារម្មណ៍នៅឡើយហ្នឹងមានចិត្តច្រើនទៀតដែលអាចដឹងព្រោះទ្វាហ្នឹងទៅចក្ខុប្រសាទរូបហ្នឹងហៅថាចក្ខុទ្វាមានន័យថាជាទ្វានៃចក្ខុទ្វារវិថីជាទ្វានៃចិត្តដែលឃើញរូបតាមទ្វានោះអញ្ចឹងណាគឺជាទ្វាចេញចូលរបស់ចិត្តថាអញ្ចឹងចោះ ហ្នឹងហើយប៉ុន្តែចិត្តវាគ្មានចេញវាគ្មានចូលទេកតនាវាលត់ទៅនឹងក៏ប៉ុន្តែវាវាដូចជាទ្វាក្នុងន័យហ្នឹងហើយមុននឹងកត់ទៅអូឆ្ងល់តែប៉ុណ្ណឹងទេអីចោះចាក់ខវត្ថុមិនឆ្ងល់ទេចាក់ខុនត្រីមិនឆ្ងល់ទេអីក៏តែច្រើនពេកស្ដាប់មិនតាន់អញ្ចឹងស្មាថានឹងពយល់ទាំងអស់ពាក្យហ្នឹងស្ដាប់ហើយកត់ទុកទៅមិនជាអី ពិបាកទៀតទេព្រោះឡាយឲ្យស្មាទុកនៅក្នុងចឹងចក្ខុប្រសាទសង្ឃឹមថាអាចចាប់នៃបានចក្ខុទ្វាក៏អាចចាប់នៃបានដែរមាន ពេលខ្លះហៅថាចក្ខុវត្ថុបើនិយាយថាចក្ខុវត្ថុ វត្ថុចក្ខុប្រសាទរូបដដែលហ្នឹងអត់និយាយពាក្យប៉ុនជាមួយនឹងរូបខាងក្រៅទេថាតួចក្ខុប្រសាទរូបដដែលហ្នឹងវាជាទី អាស្រ័យនៃចក្ខុវិញ្ញាណ វត្ថុកន្លែងហ្នឹងមានន័យថាជាទីអាស្រ័យនៃចក្ខុវិញ្ញាណតែពីរដួងគុតខាងវិបាកអកុសលមួយវិបាកអកុសលមួយតែពីរដួងនឹងគុតខុសពីទ្វាបើសិនវាដើរទូជាទ្វាវាជាទ្វានៃវិថីចិត្តតាមទ្វាភ្នែកនឹងច្រើនដួងតាំងពីចក្ខុទ្វារាវចនៈចក្ខុវិញ្ញាណសម្រិច្ឆនៈសន្តិរណៈវោធវណៈជាវណៈទទាលំបណៈឃើញទេចិត្តមក មកសព្លុះហ្នឹងវាមកតាមទ្វារហ្នឹងប៉ុន្តែចិត្តដែលកើតត្រង់នឹងតែម្ដង ត្រង់ត្រង់ចក្ខុប្រសាទនឹងតែម្ដង មានតែចក្ខុវិញ្ញាណពីរដួងឯងអញ្ចឹងនៅពេលដែលហៅថាចក្ខុវត្ថុហ្នឹងមានន័យថាវាជាទីអាស្រ័យដូចប្រឆេះជាគៀងអញ្ចឹងនៅពេលហ្នឹងដូចប្រឆេះជាគៀងវាជាវត្ថុជាទីកើតឡើងនៃចក្ខុវិញ្ញាណបានហៅថាវត្ថុហៅថាវត្ថុនិស្សយបច្ច័យវត្ថុជាទីអាស្រ័យនៃវិញ្ញាណ អហើយបើហៅថាចក្ខុនត្រីចក្ខុនត្រីដដែលហ្នឹងតួចក្ខុប្រសាទរូបដដែលហ្នឹងចក្ខុនិងឥន្ទ្រីឥន្ទ្រីកន្លែងហ្នឹងប្រែថាជាធំមានន័យថាការឃើញរូបទាំងអស់ទោះបីចិត្តអីក៏ដោយអីក៏ដោយ ចិត្តអ្នកឃើញក៏ដោយអីក៏ដោយ បើអត់ចក្ខុប្រសាទទៅរូបនឹងទេតួចិត្តឃើញនឹងកើតអត់បានទេតួចិត្តឃើញនឹងកើតអត់បានទេអត់អាចដឹងរូបខ្សោខ្សខ្មៅ អីបានទេអ្វីតែរូបជាធាតអត់ដឹងក៏ប៉ុន្តែប្រសិនបើអត់មានវាចិត្តតាមចក្ខុទ្វារវិថីសម្រាប់ឃើញរូបហ្នឹងមិនអាចកើតបានទេតើបចក្ខុប្រសាទរូបហ្នឹងជាធំក្នុងការឃើញណាជាធំក្នុងការឃើញ មានន័យថាបើអត់វាអត់បានណាតែខូចភ្នែកតែបែកភ្នែកចប់អញ្ចឹងវាជាធំក្នុងការឃើញតើបចក្ខុប្រសាទរូបហ្នឹងមានឈ្មោះម្យ៉ាងទៀតហៅថាចក្ខុន្ទ្រីណា នឹងជាពាក្យបច្ចេកទេសដែលយើងកប់បីដឹងយើងស្ដាប់ទៅអាมันខាតអីទេចាំក៏បានមិនចាំក៏បានស្ដាប់ថ្ងៃក្រោយទៀតទៅអញ្ចឹងសំណួររបស់ស្រីណៃចប់ប៉ុណ្្នឹងឯង